ពិចារណា រឿងរ៉ាវក្នុងលោកនឹងសប្ថ្ងៃនឹងទៅគឺណាគេបាចប្រាក់ចោលផងចឹងណាដោយសារវាមានមរណភ័យដោយសារវាអស់សង្ឃឹមក្នុងការរស់គឺណាដូច្នេះរបស់ទាំងអស់ខាងក្រៅហ្នឹងដែលមនុស្សយើងចេះតែសេវាសតិញដើម្បីប្រម៉ែប្រមូលឲ្យបានមកបានមកហ្នឹងវាផ្លិចវាផ្លិច គឺណាភ្លេចខ្លួនឯងដូចគុណចាស់រតនាធម្មទេសៈមកអញ្ចឹងហ្នឹងឯងហើយដល់ទៅមរណភ័យព្រឹបអញ្ចឹងណាមើលមើលទាំងមនុស្សយើងក្នុងពិភពលោកហ្នឹងអារឿងឲ្យ តម្លៃទៅក្នុងកាមគុណទីចាយអីយ៉ាងណាក្ក្រឹកក្រាក់អីយ៉ាងម៉េចហ្នឹងថយណាថយហ្នឹងឯងគឺគ្រាន់តែរួមហូបអាហារអីទុកដាក់សម្រាប់រស់តែប៉ុណ្ណឹងចឹងទៅ ហ្នឹងហើយអញ្ចឹងហ្នឹងគឺពិចារណាមើលតាមហ្នឹងទៅយើងកើតទុកដែលគុណចាស់លើកបាញ់មិញនេះម្ដាយកើតទុកជាមួយនឹងកូនអីនឹងផងដែរហ្នឹងគឺមិនមែនអត់អីបរិភោគអីណាគ្រាន់តែវាមិនបាន ដូចគេតាអញ្ចឹងដំណោះដោះស្រាយវានៅក្នុងចិត្តខ្លួនយើង ហ្នឹងឯងអាមេដែលនាំឲ្យយើងកើតទុកហ្នឹងវានៅក្នុងតណ្ហារបស់យើងដែលចង់ឲ្យមាន បានដូចគេនោះហ្នឹងឯងដូច្នេះវាត្រូវដោះស្រាយអាចំណង់តណ្ហាហ្នឹងយើងមកកំណត់ថា ការដែលយើងរត់ទៅទូទានហ្នឹងដើម្បីអីដូចមិញគុំចាស់លើកថារស់ស៊ីរស់ស៊ីបានស៊ីអីតើគណារស់ហើយស៊ីហើយរស់ហើយហើយរស់ដើម្បីអី នេះឲ្យយើងពិចារណា ថា បានរស់ហើយរស់ដើម្បីអីវាត្រូវយកជីវិតមួយថ្ងៃហ្នឹងមកធ្វើការឲ្យឲ្យបានសម្រេចនៅប្រយោជន៍អាហ្នឹងបានយើងឃើញអូណាពិតមែនតែយើងមិនមានប្រាក់ដូចគេប៉ុន្តែថាប្រយោជន៍ដែលយើង បានរស់មួយថ្ងៃហ្នឹងវាមានតម្លៃជាងទ្រព្យសម្បត្តិម៉ឺនម៉ឺនដុល្លារទៅទៀតគណា យើងបានកើតមកជួបពុទ្ធសាសនាជួបអ្នក ប្រាប់ផ្លូវព្រះពុទ្ធអង្គត្រាស់ដឹងនៅ វាអាចថាបានត្រឹមតែមួយជាតិនឹងក្នុងពេលវេលាដែលយើងមិនអាចដឹងបានថាត្រូវប្រត់ចាកលោកនឹងទៅពេលណាប៉ុណ្ណាហើយតើយើងសង្ឃឹមថាបាននរណាប្រាប់ផ្លូវយើងទៀតទៅរឿងវត្តសង្សារនឹងចឹង ត្រូវទ្រាំទុកលំបាកអស់កាលដល់យូរអង្វែងចឹងយូរអង្វែងយូរមែនទេរឿងវត្តសង្សារហ្នឹងដូច្នេះគឺស្មារតីដែលប្រព្រឹត្តទៅដើម្បីរក្សាចិត្តហ្នឹងឯងអត់មានអ្នកណាមករក្សាអីផ្លូវចិត្តយើងនឹងជាង ជាងស្មារតីខ្លួនឯងទេចឹង រឿងទន់ខ្សោយតាមផ្លូវចិត្តនេះអត់មានពេទ្យអត់មានថ្នាំអីណាមកធ្វើឲ្យរឹងប៉ឹងក្រៅតែពីសតិខ្លួនឯងទេមានតែស្មារតីខ្លួនឯងនេះឯងដែលអាចធ្វើចិត្តនឹងឲ្យរឹងប៉ឹងទៅបានតែហ្នឹងឯងត្រូវចម្រើនតបថាហើយចម្រើនបានតលតែយើងមានពធัวជាសរណៈមានពធัวជាទីរលឹកវាតលតែយើងស្ដាប់ពធัวរៀនពធัวហ្នឹងឯងយើងស្មាននៅពធัวហ្នឹង មិនថោកជាង ប្រាក់យើង នឹងទៅទៀតមិនមិនក៏មិនលឺថាខ្ញុំខ្ញុំក្រក្រប្រធัวណាអានេះអត់ទេក្រប្រាក់ឯនោះទៅវិញហ្នឹងហើយហើយអញ្ចឹងសបោធัวទេថាអត់ទាំងបានរៀនផង បានអីសបោ អញ្ចឹងតើយើងមានបានដឹងតម្លៃនៃពធឯណាមើលបើពធដែលមាននេះណាព្រះអង្គទ្រង់លះតាំងពីសម្បត្តិដាច់ចៈសម្បត្តិប្រទេសរាជសម្បត្តិទេវលោកសម្បត្តិព្រំលោកមកបួសណាមកបួសបើថាបួសជាភិក្ខុក៏ភិក្ខុបួសជាតបោះអិសីក៏បួសដែរដើម្បីបំពេញអភិនិហា បារមី ដើម្បីឲ្យបានពធមកសពថ្ងៃនេះបត្រៃ3ដកនេះ ហើយទៅយើងគិតតម្លៃវធัวហ្នឹងស្មើនឹងប្រាក់ប្រមាណគឺអត់មានទេណាអត់មានមកកំណត់ប្រាក់នៅក្នុងโลกហ្នឹង100ដងមកមួយសែនដងមួយលានដងទៅក៏អត់មកស្មើអីជាមួយវធัวព្រោះវធัวនេះព្រះអង្គបំពេញអភិនិហាបារមី ទាំងបរមត្ត បារមីដើម្បីឲ្យបានពធัวហើយពធัวនៅសប្ថ្ងៃឲ្យតឡាំងយើង អត់ឃើញតម្លៃនៃពធัวហ្នឹងឯងយើងទៅគិតថាអត់បាន ដូចអ្នកតីកើតទុកអីអីចឹងទៅអ្នកណាគេជួយយើងបានចឹងហ្នឹងឯងតែប្រឹងប្រែងខ្លួនឯងណាឲ្យមានស្មារតីឡើងចឹងក្នុងការរក្សាចិត្តហ្នឹងប៉ុន្តែហើយស្មារតីសំបីតែមរណសតិហ្នឹងមិនតន់ដល់សតិប្បដ្ឋានក៏ដោយតែត្រូវកំចាត់អសេចក្តីស្រវឹងក្នុងជីវិតកំចាត់បងអសេចក្តីស្រវឹងក្នុងលៀបសការៈហ្នឹងអាហ្នឹងក្នុងសមាធិនេះទេ កណាមរណសតិនឹងគឺថាកំចាត់បងនៅសេចក្តីសង្វឹងក្នុងការសរសើរលៀបសការៈនិងសេចក្តីសរសើរហ្នឹងហើយជាពិសេសគឺអាជីវិតមគ្គតោហ្នឹងសេចក្តីសង្វឹងក្នុង ជីវិតហ្នឹងឯងតែដោយមរណសតិហ្នឹងឯងយើងគ្រាន់តែប្រៀបអំពីអ្នកដែលភ័យត្រូវកាត់បន្ថយការឲ្យតម្លៃនៃកាមគុណសម្បើមសម្បើមទាំង ហ្នឹងឯងអ្វីអ្វីដែលជាគ្រឿងកាមគុណធ្លាប់លក់បានសម្បើមចំណេញសម្បើមឥឡូវបាត់មនុស្សទិញអស់ហាក៏ហ្នឹងឯងមានគិតទៅរស់សบายរីករាយទេរស់ភ័យព្រាត់ប្រាស់ហ្នឹងឯងក្នុងក្រុមគ្រួសារអីហើយមិនមែនតែអ្នកតូចតាចអីណានិមឺនមុខមន្ត្រីអីរដ្ឋសភាព្រឹទ្ធសភាអីក៏អាចឆ្លងនៅរោគហ្នឹងណា ហ្នឹងឯងក៏ចាំពិភពលោកហ្នឹងគឺថារឿងអាសស័យឈាមសេដ្ឋកិច្ចហ្នឹងបិទផ្ទះណានៃហ្នឹងឯងអញ្ចឹងគឺយើងនៅគិតថាយ៉ាងម៉េចជាមួយនឹងទ្រព្យសម្បត្តិទាំងអស់ហ្នឹងយើងបាននៅសេចក្តីទាំងអស់នឹងឯងមកពិចារណាឃើញថាមនុស្សយើងសវឹងនៅក្នុងជីវិតដឹងចឹងទៅ ដូចជាខ្លួនឯងអត់ស្លាប់ ចឹងទៅចិត្តតែលមោបលោបលន់ទៅ ជាមួយនឹងសម្បត្តិក្នុងលោកក៏ប្រណាំងប្រជែងគ្នាទៅក៏ប៉ុន្តែដល់ទៅមានមរណភ័យវាត្រូវកាត់តែចឹងណាត្រូវកាត់ហ្នឹងឯង មានអាស្រាបៀមួយនោះឈ្មោះកូរ៉ូណាដែរហើយនឹងឯងថាអានឹងវាមានយូរហើយចានឹងឯងលឺវងផេងគាត់លើកឡើងបងសោមរតនៈអីក៏គាត់ដឹង មានយូរហើយអានឹងតែដល់មកឈ្មោះអាមេរោគនេះឈ្មោះកូរ៉ូណាដូចអាស្រាបៀគាត់នឹងហើយខាតណាខាតនៃចឹងតែចឹងគាត់ប្រកាសថាមិនមែនកូរ៉ូណាគាត់នឹងទេអានឹងឯងនេះវាមិនមែនរឿង តែឈ្មោះហ្នឹងទេវាស្អីស្អីក៏ដោយមនុស្សវាឈប់ដើរលេងវាឈប់សុបាយគឺណាវល់ភ័យវល់តែព្រួយម្ល៉េះហើយវាអត់មានទៅខ្សែផ្សាយរឿងកាមគុណហ្នឹងអាប្រដាប់ប្រដា សលៀកបំពាក់អីអាតុបតែងខ្លួនប្រានអីហ្នឹងគឺត្រូវកាត់បន្ថយតាមហ្នឹងវាអស់មនុស្សដើរហ្នឹងឯងបិទដំណើរដើរអីអីចឹងពិភពលោកហ្នឹងវាត្រូវសម្រាកសិនហ្នឹងឯងរឿងហ្នឹងរឿងលោកហ្នឹងគុណចាស់រតនាមកហើយមិញមិញគឺស្ថិតនៅក្នុងសេចក្តីវិន័យហ្នឹងចឹង ព្រោះចាំមើលដល់សម័យព្រះអរិយមេត្រីបានត្រាស់យើងគ្រាន់តែពោលទៅតាមគម្ពីរសម័យកាលដែលពុទ្ធបានត្រាស់មិនដែលមានរថយន្តមិនដែល មានយន្តហោះអីណាតែអតេសគោហ្នឹងឯងចឹងហ្នឹងឯងគ្រឿងប្រើប្រាស់បើថាច្បាំងកັບចាក់អីគ្នាក៏ដាវលំពេងខែលអីហ្នឹងគ្មានកំភ្លើងគ្មានអាវុធអីទាំងអស់ហ្នឹងទេហើយអាហ្នឹងដែលវាចម្រើនមកលើកមកលើកវាបាត់ទៅណាវាវិនិច្ឆ័យអស់ទៅវិញណា ដល់សម័យកាលដែលពុទ្ធបានត្រាស់មនុស្សវាអត់មាននិយមសម្ភារៈអីទេ គឺជាសម័យកាលដែលត្រូវយកចិត្តនឹងមកសិក្សាអប់រំដោយគុណធម៌មិនចេះតែស្រវឹងជាមួយនឹងវត្ថុសម្ភារៈអីអីទៅទេព្រោះអាការស្រវឹងនឹងវត្ថុសម្ភារៈនេះធ្វើឲ្យធัวมันអាចចូលរួចបានទាំងហ្នឹងឯងព្រោះវា គាត់នៅលើអាការសបាយរីករាយដោយវត្ថុកាមហ្នឹងអញ្ចឹងការប្រោសប្រទានពធទេសនាទៅមិនសូវមានប្រសិទ្ធភាពអីទៅទេដោយកូនចៅយើងសប្ងៃនេះ វាសបាយជាក់ស្ដែងនឹងរឿងតែមករៀមដៃមួយដាក់ប៉ុចទៅគឺដឹងរឿងពិភពលោករឿងសបាយរីករាយរឿងកាមគុណក៏តាមនឹងទៅអារឿងខឹងស្អប់អីញុះញង់គ្នាបបួលគ្នាຕົកតោមណោះអីក៏ទៅរឿងភ័យរឿង ខ្លាចអីក៏បានទទួលដំណឹងហ្នឹងអា ហើយទឹកងារយណាដោយតាមអវាទរបស់ ព្រះមហាកចាណៈអីហ្នឹងដែលត្រូវបិទភ្នែកធ្វើដោយខ្វាក់ត្រូវបិទតិចធ្វើដោយថ្លង់បិទមាត់ធ្វើដោយគោអីអីហ្នឹងទៅងាយណា គឺចិត្តតែចង់ទៅតាមអំណាចនៃតណ្ហាហ្នឹងអញ្ចឹងគេលេះវាពេញបន្ទុកអញ្ចឹងទៅហ្នឹងឯង អញ្ចឹងគឺនិយាយអំពីរឿងអ្វីអ្វីដែលវាត្រូវមានអាយុណាមានអាយុណាហ្នឹងឯងអាយុខៃហ្នឹងឯងអ្វីអ្វីក៏វាមានការកំណត់ពេលវេលាកណាហ្នឹងឯងដូចឆ្នាំអីអីគេដាក់កំណត់ អាយុ expire ហ្នឹងត្រូវកំណត់ ត្រឹមបណ្ណាបណ្ណាតែលើសអីចោលវាមានអាយុអញ្ចឹងណាហាបរិភោគដបកំប៉ុងអីអីហ្នឹងវាមានកំណត់អាយុវាអញ្ចឹងស្អីស្អីក៏មានដែរចឹងប៉ុន្តែប៉ុន្តែចំពោះគុណធម៌សេចក្តីល្អដោយដែលគុណចាស់គង់ក្នុងប្រភ្នោះប្រព្រឹត្តហ្នឹងគឺมันมันមានកំណត់អាយុត្រូវអស់ចឹងទេពីព្រោះវា ជាឧបនិស្សយបច្ច័យចឹងត្រូវបន្តទទួលគ្នានឹងអរហត្តមគ្គ តណាហ្នឹងឯងបាន អស់ជាតិជាកុសលហ្នឹងព្រោះអត់មានកិច្ចអីដែលដើម្បី ធ្វើតទៅទៀតព្រោះកិច្ចនៃកុសលវាត្រូវលះអកុសលដែលអកុសលនឹងអស់ពីសន្តានហើយក៏ត្រូវអស់កិច្ចនៃកុសលនឹងចឹងទៅ នៅមានតែកុសលវិបាកហើយនឹងកិរិយាព្រឹត្តទៅទល់នឹងចតិបរិនិព្វានតែអញ្ចឹងគឺចំពោះកុសលធម៌នេះមិនចេះអស់អាយុអីដូចជារបស់រតីអីតាពីតាពះទេដោយសារអីដោយសារជាឧបនិស្សយបច្ច័យ យើងមិននិយាយពីនាមធัวអីដតីទេព្រោះនាមធัวដតីដូចជាអកុសលអីអីយើងទៅនិយាយអីអាហ្នឹងហ្នឹងហើយយើងមិនសមយើងមិនអប់រំយើងមិនចម្រើនទេ ដែលយើង អប់រំសន្សំចម្រើនតែកុសលធម៌កុសលធម៌ហ្នឹងរឹងប៉ឹងឡើងរឹងប៉ឹងឡើងទោះជាយើងចាស់ជារាទន់ខ្សោយទ្រុឌទ្រោមអីទៅយ៉ាងម៉េចតែកុសលធម៌ចេះតែរឹងប៉ឹងនេះឯងដែលជាទីពឹងចឹងហ្នឹងឯងជាទីបំផុតទៅគឺយើងឃើញលទ្ធផលជាសុខទាំងសោ បមកតតេតិស្វាកម្មវិសុទ្ធិមត្តណោទីអំពើព្រមបានឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនដោយសេចក្តីអត់ធន់របស់គុណចាស់ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរក្សាសិក្ខាបទដើម្បីត្រួតត្រងពធហ្នឹងគឺថានឹងនឹងមានផលជាទីរីករាយហើយនៅយ៉ាងស្ងប់រងាប់ចាកលោកហ្នឹងទៅ ទេវលោកព្រំលោកអីបន្តទៅព្រះនិព្វានហ្នឹងឯងចឹងព្រះអង្គទ្រង់ត្រាស់ មេត្តាវិហេរីយោវិខបសណ្ណោពុទ្ធសាសនេអធិកិឆេប្រទាំងសន្តੰសង្ខារោបសមាំងសុខੰក្នុងវិខវៈហ្នឹងគេវិគេថាបានមកឆ្លងកាត់វិយូហាក់សោតដូចជាចូលវិយូសោតមហាវិយូសោតអីទៅតឹងតែងាយចាំទេកណាពីព្រោះ បាលីណាច្រើនតែមានតដ្ឋៈមានតេនៈមានអីអីពីរបីចប់ចប់គ្នាមកជំនួសហើយម្ល៉េះហើយពិបាកយកសេចក្តីផងហើយពិបាក បាក់ចាំហ្មង11ប្រអស់11ប្រអស់ហ្នឹងហ្នឹងឯងចេះតែនឹកឃើញពុទ្ធដីកាក៏ចេះតែមានកម្លាំងចិត្តសិក្សារៀនសូត្រមួយគុណចាស់ញាតញោមតាមនឹងអញ្ចឹងទៅប៉ុន្តែដល់មកនឹករលឹកពគាថាធម្មវត្ត គឺស្រួលចាំទេតែណាតែដូចក្នុងវិខវៈអីអីព្រះអង្គសំដែងចំពោះភិក្ខុ 900អង្គដែលពីដើមធ្លាប់ជាចៅចឹងហើយព្រះថេរៈបានបែងចែកជា9ចំណែកចឹងក៏ណាហ្នឹងហើយហើយប្រទៀនប្រកម្មដ្ឋានចឹងទៅមកមកពួក100អង្គមកពួក100អង្គហ្នឹង ហើយព្រះរាមាវិភាកព្រះអង្គទ្រង់សម្ដែងប្រោសភិក្ខុទាំងអស់ហ្នឹងតាំងពីប្រគុណកតវត្តចេតពុនមករៀន120យោជអង្គបញ្ចេញព្រះរស្មីឲ្យភិក្ខុទាំងអស់ហ្នឹងបួសមិនដែលបានឃើញព្រះអង្គផងហ្នឹងណាឲ្យបានស្ដាប់ពធហ្នឹងមកគាថាមកគាថាហ្នឹងហោហែទៅនៅក្នុងភិក្ខុវៈហ្នឹងហើយមើលគេថាអំបញ្ញមិញនេះ100អង្គហ្នឹង ដែលបានចម្រើនមេត្តាវិហេរធัวហ្នឹងសម្រាប់ព្រះរហັດ ហ្នឹងឯងរហូតគ្រប់ទាំង900អង្គហ្នឹងហើយបានអភិញ្ញាទៀតហោះទៅថ្វាយអង្គមប្របាទទាព្រះអង្គនៅនាវត្តចេតពុនហើយក៏ថ្វាយអង្គមមកគង់នៅនឹងទីភ្នំដែលលោកបានគង់នៅហើយហ្នឹងហ្នឹងឯងមេត្តាវិហេរីយោភិក្ខុភិក្ខុឯណា ដែលនៅដោយមេត្តាវិហិរធัวចឹងអប់រំទៅដល់មេត្តាឈានទៅជាបាតនៃវិបស្សនាចឹងចឹងប្រសន្នោពុទ្ធសាសនេជ្រះថ្លានៅក្នុងពាក្យទូមានព្រិនបដៅរបស់ព្រះដ៏មានពុភៈអធិកេឆេបទាំងសន្តាំងបានលុះណាអធិកេឆេនឹងបានសម្រេចបានបានលុះនៅសន្តិបត្តិគឺព្រះនិព្វាននឹងឯងហើយព្រះអង្គបញ្ជាក់ ព្រះនិព្វានដែលជាបរមសុខហ្នឹងគឺសង្ខារោបសមាំងនឹងឯងស្ងប់រងាប់ នៅសង្ខារហ្នឹងហ្នឹងហ្នឹងសម្រាប់ព្រះរហ័តចឹងដូច្នេះនៅក្នុងការដែលពុទ្ធបរិស័ទយើងរស់នៅក្នុងជីវិត យើងសប្ងៃត្រូវសិក្សាទទួលយកអ្វីៗពីការពិតឲ្យចម្រើនទៅដោយបញ្ញាទាំងក្តៅហ្នឹងក៏យើងសិក្សាហ្នឹងហើយវាមានបច្ច័យរបស់ក្តៅហ្នឹង ហ្នឹងឯងចឹងអត់មានទុកតោមនោះអីទៅជាមួយនឹងក្តៅហ្នឹងទេចឹងណាអាហ្នឹងគ្រាន់តែលើកជាឧទាហរណ៍ជាមួយនឹងអ្នកដតីតិចក្តៅអីយ៉ាងម៉េចគឺជារឿងរបស់អ្នកដតីយើង អត់ទៅយកកិលេសអ្នកដតីអីមកទម្លាយសេចក្តីសុខរបស់យើងទេ អត់មានទៅយកកិលេសសេចក្តីសៅមងរបស់អ្នកដតីអីមកឲ្យសៅមងចិត្តយើងទេអត់យកអាភាពក្រោតគ្រាតរបស់អ្នករតីអីហ្នឹងមកទម្លាយភាពបរិសុទ្ធភាពល្អិតល្អន់របស់យើងទេ ហ្នឹងឯងតែអាការលេងអាការលេះលោះរបស់ អ្នករតីអីអីហ្នឹងយកមកទម្លាយនៅការដែលយើងយកយកមែនតេនប្រកបវិជា ក្នុង ព្រះមច្ចរិយធัวហ្នឹងដោយសារតែភាពលេងភាពលេះលោះកិលេសរបស់អ្នករតីហ្នឹងយ៉ាងម៉េចហ្នឹងហើយនិយាយជារឿងរបស់អ្នករតីទេយើងនៅ ក្នុងមេត្តាវិហារធัวហ្នឹងឯងទាំងខោធាំងខិតថ្វាសុខੰសេតិគាត់ណា កម្ចាត់បងនៅក្តីក្រោតបានរមែងនៅជាសក់ណាអ្នកសោចតិមិនសោកសៅកោធំខាត់ថ្វាហ្នឹងតែហ្នឹងឯងហើយវានៅត្រង់ដែលយើងចេះគិតគឺចេះគិតឲ្យបានសក់នឹងឯងហើយដែលចេះគិតទៅវាមិនងាយទេយើងវាមិនចេះគិតអីខ្លួនឯងតលតែយើងសិក្សាពធនឹងឯងពធនឹងជួយឲ្យយើងចេះគិតហើយធัวស្ដាប់ហើយស្ដាប់ទៀតណាដដែលដដែលនឹងក៏ដោយព្រោះយើងត្រូវការបកម្មដ្ឋាន យើងមិនមែនត្រួតត្រងបរិយ័តយើងត្រួតត្រងបរិយ័តយើងរៀនបត្រៃបីដកហើយយើងប្រកែចាំទៅតែនេះយើងសិក្សាត្រួតត្រងប្រកម្មដ្ឋានដដែលដដែលក៏ដោយឲ្យតែអប់រំសតិអប់រំបញ្ញារាល់ពេលដែលស្ដាប់នឹងទៅណាយកសតិយកបញ្ញា ចម្រើនឡើងនឹងទៅតើបើដូចជាប្រកម្មដ្ឋាននឹកគុណពុទ្ធចឹងពុទ្ធោអរហੰពុទ្ធោអរហੰនឹងហ្នឹងឯងតែដដែលដដែលហ្នឹង អាហ្នឹងមិនមែនត្រួតត្រងបរិយ័តទេណាប៉ុន្តែត្រួតត្រងចិត្តស្ងប់រហូតដល់ទៅ ចាក់ធ្លុះនៅសច្ចៈធัวសំបីតែបានស្ដាប់មកគាថាហ្នឹងក៏ឈ្មោះថាពហុសោតប៉ុន្តែមិនមែនបរិយ័តតិពហុសោតទេបដិវេធៈពហុសោតពហុសោតមាន2ហ្នឹងចឹងដែលព្រះតថាបញ្យលច្រើនកន្លែងកណាគាថារបស់ព្រះនាងរយនៃថេរីក៏មាន ណាពហុសោតនៅក្នុងខគវិសានសោតពហុសតាំងធម្មតរាំងភជេថៈហ្នឹងក៏បីខ្សែគប់ជាមួយពហុសោតដែលត្រួតត្រងនៅពធัวហ្នឹងមេតាំងឧឡារាំងដែលជាមិត្តដ៏ឧឡារិទ្ធ បដិភិនវន្តាំងជាអ្នកមានបដិភិនហ្នឹងក្នុងចាប់ផ្ដើមពហុសតតាំងហ្នឹងគេថាព្រះអង្គទី24ហ្នឹងក៏បញ្យលពីពហុសោតមាន2ហ្នឹងដោយបរិយត្តិពហុសោតនិងបដិវេធពហុសោតហ្នឹងអញ្ចឹងដើម្បីឲ្យយើងបានគំនិតល្អគេណាឲ្យតែយើងគិតល្អរឿងអីក៏ល្អដែរមកដល់ជីវិតយើងហ្នឹងឯងវាអស់ត្រឹមរឿងស្លាប់ហើយ ឬជារឿងល្អចូលមកដល់ជីវិតយើងដែរពីព្រោះទៅជាមរណសតិជាបាតនៃវិបស្សនាហ្នឹងឯងវាជាការពិតនៃជីវិតតែតើរឿងស្លាប់ហ្នឹងយើងកើតទុកមិនសពចិត្តមកពីយើងគិតខុសធ្លាប់តែប្រកាន់ហួងហែងនឹងអញ្ចឹងទេតើអញ្ចឹងដូច្នេះឲ្យតែយើងគិតល្អដល់យោនិសោមអ្នកជាការអត់មានរឿងអីអាក្រក់សម្រាប់យើងឯងបើយើងគិតអាក្រក់ហើយតើយើងគិតទៅរករឿងល្អឯណាហ្នឹង នឹងឯងរឿងដែលល្មមតាសុកហើយយើងគិតថាយើងក្រជាងគេអញ្ចឹងវាបានរឿងល្អមកពីណាមើលរឿងល្អវាមិនមែនថាឥឡូវយើងគិតថាបានបានឲ្យប្រហែលគេនឹងយើងថាល្អហើយបើយើងយើងអត់គ្រប់មក គុណចាស់រតនាបញ្ញោណូលោកោអតិតតោតណាទាសោវាទៅជារឿងអត់ល្អដដែលព្រោះយើងប្រៀបទៅនឹងអ្នកដតីទៀតសំបីបានសម្បត្តិស្ដេចចក្រហើយ នៅតែចង់បានសម្បត្តិទេវលោកទៀតរហូតកើតគំនិតចង់ធ្វើឃាតប្រអិនទៀតតើវាមានរឿងអីល្អទៅបើវាចិត្តតែគិតមិនល្អទៅរកអ្នកដតីអញ្ចឹងដូច្នេះ ដើម្បីឲ្យជីវិតយើងរស់នៅសម្បូររឿងល្អដូចថាស្អីក៏ឲ្យពួរយើងដែរមិនចំពោះតែអ្នកដតីអ្នកតូចអ្នកធំទេវតាប្រអិនប្រព្រំណាទេទាំងធម្មជាតិក៏ឲ្យពួរយើងដែរគឺបានដី ថាអ្វីអ្វីចូលមកដល់ជីវិតរបស់យើងសុទ្ធតែរឿងល្អទាំងអស់ដោយសារយើងគិតល្អត្រូវត្រូវយកអាការគិតល្អហ្នឹងឲ្យ សំខាន់មែនទេណាហ្នឹងឯងឥតទេហោដូចថាកណា បាទទៅអ្នកដតីតែមិននិយាយស្ដីអីរួយើងអញ្ចឹងហ្នឹងឯងភិយាស្វាមី អីក៏ដោយ បងប្អូនញាតិមិត្តអីក៏ដោយហើយយើងគិតទៅម៉េចគឺណាហើយយើងគិតថាអ្នកនឹងមិនល្អចេះចោះអីចឹងទៅវាមានរឿងទៅនាំឲ្យយើងថ្នាំងថ្នាក់ប្រកែប្រកម្មទៅមានរឿងអីល្អតែបើយើងគិតថាមកអំពីអ្វីដែលយើងចង់បាន ពីអ្នកអតីហ្នឹងវាអត់មានក្នុងគាត់ វាអត់មានក្នុងគាត់អាតាមរយៈពាក្យសម្ដីក្តីអាកប្បកិរិយានេះណាអាការប្រព្រឹត្តដោយកាយនេះយើងមើលទៅ យើងចង់បានអីពីគាត់ចង់បានភាពដូចថាសភាពរៀបសារចង់បានអាកប្បកិរិយាអីអីអីតាមដែលយើងចង់ហ្នឹងណាប៉ុន្តែដល់ទៅយើងវាអត់បានយើងត្រូវគិតថាវាអត់មានក្នុងគាត់អត់មានហ្នឹងមិនមែនគាត់មិនអោយទេវាអត់បច្ច័យក្នុងគាត់ហ្នឹង គិតអូចំម៉ាច់ម៉ាច់ចឹងតែមើលមើលទៅបើអត់បច្ច័យវាបានអីកើតឡើងហើយយើងទៅចម្រិតទាយកពីគាត់មិនបើដូចយើងទៅចម្រិតទាពីអ្នកក្រឲ្យខ្ញុំ10000ដុល្លារមកបើមិនឲ្យខ្ញុំសម្លាប់អ្នកឯងមុខទៅបានសម្លាប់គាត់ឯងមុខឲ្យបានបាបឯងបាណារិបាតឥឡូវណាណែគាត់បាន10000ដុល្លារមិនណាមកឲ្យយើងបើគាត់មិនដែលស្គាល់กระដាស់100មិនដែលស្គាល់ ដុល្លារអីស្រួលបួលផងហ្នឹងយើងនិយាយពីរឿងនេះអត់ណាហ្នឹងឯងអញ្ចឹងសំបីតែចៅក៏មិនដឹងមុនទៅលួចទៅប្លន់ទៅចម្រិតក៏មិនដឹងអ្នកមានអ្នកក្រអីអញ្ចឹងដែរហ្នឹងឯងហ្នឹងវាយើងនិយាយតាមរឿងហ្នឹងណាហើយយើងមិនក៏មិនឆ្លាតឡើងទៅអីចិត្តទៅចង់បានអីបើអ្នកដតីហ្នឹងមកពីយើងគិតតែគាត់មិនឲ្យយើងទេបានចេះខឹងហ៎អាហ្នឹងយើងគិតខុសហ៎គាត់យើងអត់ អត់រលឹកដល់បរមត្តធัวណាគឺណាហ្នឹងឯងតាមផ្លូវវាចាហ្នឹងក៏ដោយវាអត់មានស្អីល្អឲ្យយើងតាមតែយើងពេញចិត្តហ្នឹងណាចង់បានឲ្យគាត់និយាយល្អដោយការគោរពអីទៅកុំឲ្យមានពាក្យសម្ដីបញ្ចុះប្រសោកបញ្ឈឺអីមើងងាយអីអីហ្នឹងប៉ុន្តែគាត់វាអត់មាន គឺណាយើងយើងនឹកឲ្យទៅដល់បរមត្តធัวដែលគាត់អត់មានហ្នឹងគាត់វាបញ្ញត្តិអីណាប៉ុន្តែដែលអត់មានហ្នឹងគឺបរមត្តតែវាអត់មានបច្ច័យឲ្យកើតឡើងហ្នឹងឯងអាហ្នឹងរឿងនៅក្នុងគាត់ហើយដល់ទៅមកក្នុងយើងដែលដឹងរឿងហ្នឹងគឺដោយសារវិញ្ញាណវាមានតួយើងឯណាគេណាយើងវាអត់បានគិតដល់បរមត្តហ្នឹងព្រោះវាអត់បានអប់រំសតិថ្នាក់ស្ដាប់សតិថ្នាក់ពិចារណាសតិថ្នាក់វិបស្សនាអត់បានអប់រំមក យើងចិត្តតែចង់បាន រឿង ដែលយើងចង់បានអានឹងបំរើតណ្ហាខ្លួនយើងនឹងឯងទាំងព្រោះតែបំរើតណ្ហានឹងឯងបានចិត្តតែកើតមានរឿងមួម៉ៅក្តៅក្រហាយជាមួយអ្នករតីសពគ្រប់ដើម្បីយកមកផ្គប់តណ្ហានេះហ្នឹងឯងបំរើតណ្ហាមកសង្សារវត្តមកហើយហ្នឹងកណាគុណចាស់ពុទ្ធបរិស័ទហើយមានរឿងស្អីទាំងអស់ហ្នឹងដែលយើងបានដឹងរាល់ថ្ងៃហ្នឹងមិនមែនជាអារម្មណ៍របស់វិញ្ញាណនោះ អត់មាន ទេណាអត់មានទេគ្រប់អង្គគ្រប់គ្នាទាំងអស់គឺណាហើយគ្រប់ពេលវេលាទាំងអស់អត់មានរឿងអីដែលយើងដឹងហើយអ្វីអ្វីទាំងអស់ហ្នឹងមិនមែនអារម្មណ៍របស់វិញ្ញាណទេហើយអាសក្តីនោះសំខាន់ណាស់ណាទៀតសំខាន់នៅក្នុងចិត្តតានុបស្សនាតបឋានណាណាកាលណាបើយើងដឹងថាគ្រប់រឿងទាំងអស់ដែលដែលយើងដឹងហ្នឹងណាគឺវាជាអារម្មណ៍របស់វិញ្ញាណបានមករលឹកដឹងថាវិញ្ញាណហ្នឹងឯង វាចូលនៅក្នុងសព្ពេធម្មាអនត្តាហ្នឹងបើវិញ្ញាណហ្នឹងមិនមែនយើងទៅហើយហ្នឹងហើយតែយើងចាំបាច់ត្រូវការអ្វី តាមដែលយើងត្រូវការហ្នឹងយកមកឲ្យណាណា គិតត្រូវការមកពីវាមានយើង អ្នកបានចុះបើឥឡូវរស់យើងអ្នកបានវាអត់មានមានតែវិញ្ញាណដឹងអារម្មណ៍គុណចាំមើលមែនមែនអញ្ចឹងធัวហ្នឹងធัวជាស្ដែងធัวត្រូវប្រតិបត្តិធัวធัวដែលមានក្នុងពុទ្ធសាសនាសប្តាហ៍ហ្នឹងដែលពុទ្ធបរិស័ទយើងអាចប្រតិបត្តិបានណាវឹកហាត់អប់រំអញ្ចឹងទៅចឹងគាត់ណាដូចជាឥឡូវហ្នឹងចិត្តអីក៏ដោយ តឲ្យប្រពន្ធនឹងទៀតមើលមើលមានចាំបាច់ថាអូតតែបានបឋមឈានបានចម្រើនតែប្រឋានបាន គឺអត់ទេចិត្តអីក៏ដោយឥឡូវហ្នឹងឲ្យតែដឹងថាវាជាចិត្តគេណាហើយធ្វើឲ្យគុណចាស់យល់បានថាអានេះចិត្តហើយតើឥឡូវនេះចិត្តហើយតើនេះតែចាំបាច់ចិត្តស្អីទៀតឲ្យតែបានដឹងថាអានេះចិត្តហើយតើ នឹងវាជាចិត្តហើយតាចិត្តស្អីក៏ចិត្តអាចិត្តស្អីក៏ជាចិត្តដែរអត់ចាំបាច់ចិត្តស្អីទៀតទេព្រោះអានេះចិត្តហើយតាទំបីតែចិត្តខ្វល់វាជាចិត្តហើយតារលឹករឿយរឿយអប់រំរឿយរឿយចាប់ឲ្យបាបណាទៀតអាដែលចិត្តហើយហ្នឹងណារហូតដល់ទៅវាស្ងប់ទឹកថេស្ងប់តណ្ហា អត់ត្រូវការចិត្តអីដតីទៀតទេព្រោះព្រោះយល់យល់អាហ្នឹងគឺគុណរបស់សតិចិត្តហើយតែឥឡូវហ្នឹងអត់ចាំបាច់ចិត្តអីទៀតទេនេះគឺចូលចិត្តតាមឧបាសនាទេប្រធានណា ចិត្តដែលកំពុងមានហ្នឹងចិត្តអីហ្នឹងវាមានលក្ខណៈជាចិត្តប្រកបហើយហ្នឹងហើយនៅពេលដែលគុណចាស់ដឹង ថាជាចិត្តហើយហ្នឹងនៅពេលហ្នឹងគឺអត្តកម្មជាទូខ្លួនយើងឯងនៅពេលហ្នឹងហ្នឹងឯងវាចេញថាជាចិត្តហើយតើចិត្តស្អីទៀតក៏ជាចិត្តដែរមានចាំបាច់ទៅរកចិត្តអីទៀតឲ្យតែមិនប្រកម្មចិត្តបច្ចុប្បន្ននេះអានេះឯងដែលជាការដាក់ចុះហ្នឹងធัวបរិបត្តិត្រូវទៅដើម្បីដាក់ចុះហ្នឹងគឺការមិនប្រកម្មនឹងឯងហ្នឹងគឺ ពុទ្ធបរិស័ទយើងមានគ្រប់ពេលវេលាគ្រាន់តែវាអត់មានសតិរលឹកបរមត្តធัวវាចេះតែត្រូវការរឿងរឿងយ៉ាងនេះ រឿងយ៉ាងនោះហើយត្រូវការហ្នឹងវាជារឿងរបស់តណ្ហា វាអត់មែនជាការសិក្សាសេចក្តីពិតក្នុងโลกហ្នឹងដែលវាមានបច្ច័យត្រឹមត្រូវកើតឡើងឲ្យសុខចិត្តវាអត់មានសិក្សាក្នុងខ្លួនយើងចិត្តចេតសិករូបក្នុងអ្នកទីចិត្តចេតសិករូបគឺថាទៅប៉ះអ្នកនេះភោងអ្នកនោះភោងអញ្ចឹងទៅម្ល៉េះវាតែងតែមានរឿងយ៉ាងឆ្នាំថ្នាក់អអន់ចិត្តទៅវាអត់មានសតិជាគ្រឿងរសាចិត្តនឹងទេត្រូវខឹងក៏ខឹងទៅត្រូវអស់ដៃអស់ជើង បាក់ទឹកចិត្តក៏បាក់ទឹកចិត្តនឹងអញ្ចឹងទៅ ដូច្នេះគឺអ្វីដែលជាគុណជាតិរសាចិត្តដ៏ល្អក្រៃលែងគ្មានទេវតាប្រអិនប្រព្រំណាមកល្អស្មើនឹងសតិនឹងទេចឹងអត់មានអាណា ឬក៏ថាគុណជាតិអីណាក៏ដោយក៏ត្រូវតែសម្បយុទ្ធជាមួយសតិលក្ខណៈរបស់សតិគឺថាមានការរលឹកដឹងជាលក្ខណៈហើយ គឺថាឧបធម្មទំនុកបំរុងចិត្តនឹងទៀតទៀតដោយការរលឹកលក្ខណៈហ្នឹងក្នុងអត្តសាលនីហ្នឹងហើយមានការមិនវង្វេងជាកិច្ចណាមានការរសាចិត្តហ្នឹងជាអាការៈប្រកបគេណាព្រះអង្គប្រកាសដោយដោយណាតួគុណរបស់សតិនឹងឯងនៅត្រង់ការរសាចិត្តនឹងឯងព្រះអង្គប្រកាសអរិយកសារថៈនឹងគឺសតិនឹងឯងនៅក្នុង នៅក្នុងពគាថាដែលព្រះអង្គសម្ដែង ពីព្រហ្មយានណាយសៈសទ្ធាចៈបញ្ញាចៈ ធម្មាយុគាសធាធុរាំងអរិអ៊ីសាមโนយោតាំងសតិអារកសារថិនេះសតិនឹងជាសារថិអ្នករសាគេនោះគឺអស្ចារ្យមែនទែនចឹងកណាដោយក្តីជ្រះថ្លាសូមពុទ្ធបរិស័ទយើង មានសទ្ធាមានបញ្ញា ជាគូនិមនួនរៀនសទ្ធាបញ្ញាគូនិមនួននឹងឯងដែលគ្រប់គ្រងចិត្តរបស់យើងឲ្យអណ្ដែតទៅដោយបាក់សីអត្រ័យ ស្លាប់មកគូហោះទៅឯដល់អាកាសអញ្ចឹងត្រាំសទ្ធាមកខាងបញ្ញាមកខាងដូច ជាស្លាប់សัตว์អញ្ចឹងហើយតួតួសัตว์ហ្នឹងដូចពោធិបកយៈធัวមានសតិប្បដ្ឋាន4ជាដើមអញ្ចឹងចេញអំពីត្រង់ទៅក្នុងឯដល់អាកាសដល់ស្រឡះទលំទលាយអាកាសដោយស្រឡះទលំទលាយហ្នឹងគឺជាអារម្មណ៍នៃប្រកម្មដ្ឋានទាំងហើយការតាមតឹងចង្អៀតចង្អល់ប្រកែប្រកម្មអីអីទាំងអស់ហ្នឹងដូចត្រង់អញ្ចឹងត្រង់ដែកត្រង់ភ្លើងដៅទៅដោយអំណាចនៃកិលេសហ្នឹងអញ្ចឹងគឺថាយើងដោះលែងចិត្តរបស់យើង ឲ្យមានសេរីភាពប៉ុន្តែគឺយើងត្រប់លេងចាបលេងព្រៀបលេងអីអីហើយគឺថាវាវាដោយការដែលយើងសន្សំអប់រំចិត្តតាមនឹងទៅប៉ុន្តែសំខាន់មែនទែនគឺលេងចិត្តរបស់យើង ពីត្រង់នីវរណៈនេះនឹងឯងទៅក្នុងអារម្មណ៍នៃប្រកម្មដ្ឋានគឺដូចអាយដល់អាកាសអញ្ចឹងតែស្រឡះទលំទលេងមានសេចក្តីសុខតាមផ្លូវចិត្តនឹងអញ្ចឹងប៉ុណ្ណឹងសិនចុះសូមអនុមោទនា